ស្ដីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីឆ្កឹះស្ដាច់បាទអញ្ចឹងពីមុនមកគឺបងប្អូនធ្លាប់តែបានឃើញបាទពីវិធីដែលយើងបាទធ្វើដូចជាធ្វើឈ្មោលឲ្យមានឈ្មោះឈ្មោលអីហ្នឹងហើយថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនបើសិនជាបងប្អូនធ្វើឈ្មោលបានជោគជ័យហើយថាតើយើងចាប់ផ្ដើមឆ្កឹះស្ដាច់បាទយើងបង្កើតស្ដាច់ដោយវិធីណាអូខេចឹងនៅថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីឆ្កឹះស្ដាច់ហ្នឹងឯង បាទដើម្បីឆ្កឹះដង្កូវធ្វើស្ដែកហ្នឹងគឺយើងទីមួយគឺយើងត្រូវតែមានទូ2បាទបើសិនជាបងប្អូនមានទូតែមួយអាហ្នឹងគឺគ្មានជំរើសទេខ្ញុំបានប្រាប់បងប្អូនហើយអំពីវិធីនៃការឆ្កឹះស្ដែកនៅក្នុងទូទី1ណាបាទដែលយើងមានមួយទូយើងត្រូវឆ្កឹះយ៉ាងម៉េចឥឡូវបើសិនជាយើងមាន2ទូឬក៏យើងមានច្រើនទូទៅគឺយើងអាចនឹងជ្រើសរើសបានបាទមានន័យថាសម្រាប់ទូទី1គឺយើងដកស្ដាច់ចេញបាទទូនេះគឺទូទី1បាទកាលណាយើងដកស្ដាច់ចេញទៅគឺយើងដាក់បង្កង Queen Cup ចូលបាទកាលណាយើងដាក់បង្កង Queen Cup ចូលក្នុង ក្នុងរយៈពេល24ម៉ោងគឺកម្មករវានឹងចាប់ផ្ដើមសម្អាត Queen Cup ហ្នឹងណាបន្ទាប់ពី24ម៉ោងហើយគឺយើងអាលាក់វា បាទយើងអាលាក់វាចេញមកក្រៅដើម្បីយើងយក ដង្កូវអំពីទូដែលយើងគិតថាជាទូល្អបាទអញ្ចឹងទូដែលយើងយកមកធ្វើពូជហ្នឹងគឺដាច់ខាតទៅតែជាទូល្អបាទជាពូជល្អមានន័យថាវាសម្បូរទឹកច្រើន វាធន់នឹងជំងឺបាទយើងជ្រើសមើលទូដែលល្អបាទ អញ្ចឹងយើងមើលដង្កូវបាទយើងជ្រើសរើសដង្កូវដែលមានអាយុពីពី3ថ្ងៃទៅ4ថ្ងៃបាទណាបាទអញ្ចឹងដង្កូវនោះគឺខ្ញុំដាក់នៅលើរូបនឹងហើយដើម្បីបង្ហាញបងប្អូនដើម្បីឲ្យបងប្អូនដឹងថាដង្កូវដែលមានអាយុ3ថ្ងៃ4ថ្ងៃហ្នឹងគឺមានទំហំប៉ុណ្ណាហើយនៅពេលណាដែលយើងឆ្កឹះវាគឺក្រោយ ពេលដែលយើងការឆ្កឹះក្នុងរយៈពេល9ថ្ងៃឬក៏10ថ្ងៃបើសិនជាយើងបូកទៅបាទបើសិនជាអាយុ4ថ្ងៃគឺត្រូវការ10ថ្ងៃ នៅថ្ងៃទី10នោះមានន័យថាយើងទីចាប់ដើមបំបែកវាបាទយើងដាក់វានៅក្នុង Queen Cage បាទឬក៏សណាញ់អីចឹងទៅដើម្បីការពារកុំឲ្យវាតិចគ្នាកណ្ដាលវាកើតទន្ទឹមគ្នា គឺវានឹងតិចគ្នាស្លាប់ហើយបាទអញ្ចឹងក្នុងការឆ្កឹះនេះក៏ដូចគ្នាដែរបាទគឺយើងបាទយើងពាត់ក្បាល បិចហ្នឹងបាទវាកោងនេះទៅហើយយើងចាក់ទៅក្នុងបាទដណ្ដៅពេលដែលយើង ចាក់ទៅគឺវានឹងកោងអូតូម៉ាទិកហើយបាទយើងចាក់តាមគៀនជញ្ជាំងណាកុំធ្វើម៉េចកុំឲ្យ កូនដង្កូវនឹងវាងាប់បាទកុំឲ្យប៉ះកូនដង្កូវដោយចាក់វាជោកទៅខាងក្រោមណាក្នុងការ ការដាក់ក៏ដូចគ្នាកាលណាដែលបងប្អូនដាក់គឺដាក់ទៅនឹងបាតកែវហើយរុញក្បាលបិចហ្នឹងអាចុងបិចហ្នឹងទៅនឹងប៉ះនឹងបាតកែវមុនដើម្បីឲ្យចុងបិចហ្នឹងវាកោងបាទជាប់នៅចុងបិចហ្នឹងវាកោងពេលណាដែលជាប់វាកោងយើងចុចកន្លឹះដែលនៅខាងលើហ្នឹងរុញ កូនដង្កើនឹងឲ្យធ្លាក់ទៅបាតកែវនៅចំកណ្ដាលបាទបាទអញ្ចឹងកាលណារុញក៏ប្រយ័ត្នដែរបាទកុំឲ្យវាគៀបបាទកុំឲ្យគៀបនឹងចុងបិចហ្នឹងដែលធ្វើឲ្យកូនដង្កើយើងងាប់ឬក៏ពេលខ្លះធ្វើឲ្យវាបាត់បង់សរីរាង្គណាមួយដូចជាស្លាបដូចជាខូចជើងខូចអីហ្នឹងតែធ្វើឲ្យវាអត់ល្អទេប៉ុន្តែក្នុងការឆ្កឹះលើកទី1បើសិនជាបានមួយគ្រាប់ពីរគ្រាប់ឯអាហ្នឹងគឺល្អហើយណាបាទហើយកុំបាក់ទឹកចិត្តហើយព្យាយាមធ្វើភាសាទៀតបើសិនជាបងប្អូនឆ្កឹះឲ្យបានច្រើនហ្នឹងគឺជោគជ័យណាបាទបាទ4 5 4 10នេះទៅបាទនេះគឺកណ្ដាលក្រោយពេលដែលយើងឆ្កឹះហើយ money បាទអញ្ចឹងកូនតង្កើគឺនៅក្នុងនឹងបាតកែវនឹងទាំងអស់បន្ទាប់មកគឺយើងនឹងដាក់វាត្រឡប់ទៅក្នុងទូឲ្យកម្មករវាចិញ្ចឹមវិញសូមបញ្ជាក់បងប្អូនដែរមុននឹងដាក់ទូនឹងបងប្អូនត្រូវតែប្រកាសថាទូឃុំនឹងគឺមានសុខភាពល្អដែរណាកុំឲ្យមានចៃមានស្មាលអីក្នុងករណីណាដែលយើងដាក់ទៅស្រាប់តែមានចៃមានស្មាលវាអាចនឹងខំបាទវាអាចស៊ីកូនដង្កូវដែលនឹងកើតទៅជាស្ដេចដែលយើងបំរុងទុកនឹងឯងបាទហើយបន្តមកគឺយើងកត់ថ្ងៃខែឆ្នាំដែរណាបាទដើម្បីឲ្យដឹងថាតើវានឹងកើតនៅថ្ងៃណាបាទកុំឲ្យចំឡំថ្ងៃ ថ្ងៃបើយើងបើកមុនមិនអីទេប៉ុន្តែបើសិនជាយើងបើកក្រោយគឺស្ដាច់នឹងវាញាស់កាលណាវាញាស់គឺវានឹងខំគ្នាស្លាប់បាទអញ្ចឹងក្នុងមួយទូគឺវាសល់តែមួយពីរទេណាបើសិនជាយើងបើកក្រោយពេលដែលវាញាស់បាទបើយើងបើកមុនវាអត់អីទេបាទក្នុងរយៈពេល2ឬក៏3ថ្ងៃក្រោយពេលដែលយើងចាក់ គឺយើងអាចនឹងផលិតមើលថាតើវាបានប្រមាណគ្រាប់បើសិនជាវារួមហើយវានឹងធ្វើកមួននៅលើ Queen Cup ដែលយើងបានធ្វើហ្នឹងគឺមានន័យថាវានឹងជោគជ័យហើយហើយបើសិនជាវាអត់ជោគជ័យទេអាណាដែលអត់ជោគជ័យយើងបេះចោលក៏បានដែរបើសិនជាយើងមើលទៅសង្កេតមើលទៅថាតើអាណាមួយយើងទូចទូចបាទអត់សូវមានវារួមបាទអត់សូវមានឃ្មុំរួមទេអានឹងយើងបេះចោលណាបើសិនជាយើងមាន2 3ទូបាទយើងចាក់គឺយើងទុកវាតែ4 5ស្ដាច់បានហើយមើលតើអាណាដែលសុខភាពល្អដូចជាបាទអាណាធំជាងគេហើយទៅ កម្មកររួមច្រើនជាងគេអានឹងល្អហើយបាទទុកតែ3 4ទៅបាទដើម្បីយើង ធ្វើការបំបាយពូជបាទណាហើយមុននឹងឈានទៅដល់ការបំបាយពូជនឹងគឺខ្ញុំបានប្រាប់បងប្អូនអំពីការដាក់រក្សាស្ដាច់បាទនៅក្នុងកតោដោយយើង ទុកធ្វើម៉េចឲ្យវានឹងបន្តពូជនៅទីនោះហើយវាចាប់ផ្ដើមដាក់ពងនៅពេលដែលវាចាប់ផ្ដើមដាក់ពងចាំយើងចាប់ផ្ដើមបំបាយពូជណាអូខេបាទនឹងថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនអំពីការឆ្កឹះស្ដាច់នឹងប៉ុណ្្នឹងឯងហើយបងប្អូនមានសំណួរមានចម្ងល់នេះគឺឆាតចូលនៅក្នុងក្រុម comment នៅក្រោម page ឬក៏ comment នៅក្រោមវីដេអូនៅ YouTube ណាបាទសូមបញ្ជាក់បងប្អូនដែរក្នុងការរៀនចិញ្ចឹមឃ្មុំនេះគឺវាត្រូវការពេលអនុវត្តច្រើនបាទដើម្បីឲ្យបានជោគជ័យនោះគឺត្រូវការពេលអនុវត្តច្រើន ហើយ មានសំណួរ មានចម្ងល់ច្រើនបាទកុំសាក់សើក្នុងការសួរបាទហើយខ្ញុំនឹងឆ្លើយរាល់សំណួរដែលបងប្អូនឆ្ងល់អូខេហើយវគ្គថ្មីបាទសម្រាប់អ្នកដែលចង់រៀនចិញ្ចឹមឃ្មុំអីគឺបងប្អូនអាចតាក់ទងមកក្នុង page ឬក៏ comment នៅក្រោម YouTube បានណាបាទអញ្ចឹងជួបគ្នាប៉ុណ្្នឹងឯងអំពីការឆ្កឹះស្ដាច់បង្កើតស្ដ ដាច់ជួបគ្នានៅវីដេអូក្រោយទៀតបាទបង្ហាញអំពីផលប្រយោជន៍បាទសាច់ឃុំ នៅលើ ដំណាំទុរេនបាទណា